ផ្ទះចេះចេះអីបងប្អូនទៅលូកធ្វើអីនេះផ្ទះវាគេរស់នៅអញ្ចឹងឃើញអ្នកខាងគេប៉ិនតែងបងប្អូនតែងផ្ទះគេដល់អញ្ចឹងឃើញគេតែងស្អាតចឹងតាមធ្វើការដិនគេបង ផ្ទះគេចូលចិត្តអញ្ចឹងចូលចិត្តស្ដុកស្ដុកអញ្ចឹងបងប្អូនដាំស្រីខ្ទេចខ្ទីអស់អញ្ចឹងហ្នឹងអូខេដើរធំធ្លុងអញ្ចឹងចេញទៅពីផ្ទះមានផ្លូវដើរអីយខ្សែបងប្អូននៅស្រុកនេះតាណាដូចតាណាដែរឃើញមួយកន្លែងដូចឃើញទាំងអស់អឺ ត់មានចំណាំដោយស្រុកខ្មែរយើងបានទេចំណាំភ្លោះឈ្មោះផ្លូវអត់មានអឺចំណាំផ្លូវនេះផ្លូវនោះអីដល់ស្គាល់ឈ្មោះផ្លូវបានផ្ទះគេមិនសូវធ្វើលបងខ្ពស់មកនេះគាត់ផ្ទះខ្លះអត់លបងទេទលាយស្រួលហើយផ្លូវដើរធ្លូធ្លូទាំងសងសងខាងចេញទៅពីផ្ទះទៅអិចសាយផ្លូវអិចសាយរបស់ពួកយើងដែរ បាទឃើញផ្ទះគេអញ្ចឹងអានឹងរបៀបគេរស់នៅបាទប្រទេសអូស្ត្រាលីអានេះគេហៅថាភូមិសង្កាត់វាហ្នឹងនៅខ្ញុំនេះនៅគេហៅថារដ្ឋអូស្ត្រាលីខាងត្បូងបងប្អូនខ្ញុំនៅស្រុកស្រែបងប្អូនបាទប្រៀបធៀបទៅនឹងស្រុកខ្មែរយើង ខ្ញុំគឺនៅរត់ស្ទឹងត្រែងថ្ងៃពីទីក្រុងហ่ะបាទដើមឈើខែនេះវាខៀវផ្កាក៏ចេញស្អាតបាទហើយផ្លូវគេធ្លុំផ្លូវដើរខាងណាក៏មានដែរទាំងនេះ មិនស៊ីទេនេះក្រូចឆ្មាជូសចោលឃើញស្រាប់ក្រូចឆ្មាស្រុកនេះចាដាំហើយអញ្ចឹងសួរទៅទិញនៅផ្សារស៊ី បើបងប្អូនណាមិនដែលស្គាល់ដើមកោឡាបងប្អូនផ្កាកោឡានេះគេដាំចោលតាមផ្លូវអញ្ចឹងនៅស្រុកហៀវស្មុតគេហៅ chestnut តិចទៀតវាផ្លែមកផ្លែរយឆ្នាំ មើលផ្លូវដើមឈើឡើងចិត្តឈឹងតែមានតែខែនេះទេបងប្អូនដល់ពេលខែល្ងាមកវាងាប់អស់ជុះស្លឹកអស់ហើយយប់ឡើងគេបើកភ្លើងបានល្អមើលមើលយប់បានល្អពុំមានភ្លើងភ្លឺជាចាច់មកផ្ទះអស់នេះសតរយរាប់រយឆ្នាំបងមិនទៅមកកើតទេឃើញអញ្ចឹង ដើមឈើនេះវាចឹងដើមឈើទាំងអស់មិនក៏វា50 60សាវហ្នឹងស្រុកនេះគេចូលចិត្តតាមដើមឈើណាបងប្អូនឃើញផ្លូវវាមកលុកជឆៃតែពេលខែនេះមកងាប់អស់នេះគេអាស៊ីបងប្អូនមើល វាយងក់គ្រប់ទេអាស៊ីដែលមានដើមឆ្វាយមានស្អីតបែកតបែកនៅផ្លែដែរហើយនឹងគេដាក់អញ្ចឹងមកបាទឃើញយប់ឡើងគេបើកភ្លើងឆ្លុះស្អីស្អីហើយនឹងតាគេស្មាស់បាទផ្ទះស្អាតបាទផ្ទះចាស់ផ្ទះស្អាត ផ្ទះគេគឺរបៀបគេរស់នៅអញ្ចឹងបងប្អូនឃើញផ្ទះណាក៏ដោយក៏មានផ្លូវចូលឡានអញ្ចឹងដែរហើយតែមានផ្ទះគេគេអត់ចតឡានគេខាងក្រៅអ្នកដែលចតឡានខាងក្រៅគឺគេខ្ជិលបាទមុខផ្ទះគេគេរបៀបគេរស់នៅអញ្ចឹងតែឃើញសត្វតែមានផ្លូវគេចូលទៅចតឡានបងប្អូន ហើយខ្ញុំជម្រាបម្ដងទៀតផ្ទះអស់នេះបាទគឺចាស់ខ្លាំងណាស់បងប្អូនរកវយឆ្នាំបងប្អូនឃើញនេះផ្ទះឃើញម៉ូតនេះអញ្ចឹងបងប្អូនថ្លៃណាស់បាទអានេះគេហៅ Tendo បាទម៉ូតនឹងចាស់តែម៉ូតនឹងថ្លៃហើយផ្ទះនៅមួយជួរនេះបងប្អូនចាស់ចាស់តែតម្លៃរាប់លានបងប្អូនមើលគេធ្វើលបងគេដាំដើមឈើធ្វើលបងគេដាំហើយគេកាត់ធ្វើជាលបងបាទ ស្របពួកវាគេប៉ិនឆ្នៃប្រឌិតហើយវិញបាទហើយខាងនោះក៏ចឹងដែរបងប្អូនជួយផ្ទះអត់មានផ្ទះថ្មីទេផ្ទះចាស់ចាស់តែ គេ ថែស្អាតណាស់តើតែយើងហ្នឹងចេះមើលផ្ទះបានយើងដឹងថាផ្ទះស្អាតបងប្អូនជួយប៉ិនថែអត់ចឹងគេដល់គេចូលឡានចឹងជួបផ្ទះបាទមើលមើលគេមើលគេធ្វើនេះ ឃើញផ្ទះជ័យបាទហើយនៅស្រុកនេះវាចូលចិត្តដាំអញ្ចឹងបងប្អូនដាំឈូកឈូកអញ្ចឹងមើលដើមផ្ទះខ្លះបងប្អូនមើលតែផ្ទះចង់ឃើញចិត្តអស់ដើមឈើបាទវាចូលចិត្តដើមឈើហ្នឹងបងប្អូនផ្លូវឯងបងប្អូនយើងចេះតែថា សងខាងគឺមានផ្លូវឲ្យយើងដើរអីសាយអត់មានខ្វះទេបាទហើយខ្ញុំសូមជម្រាបបងប្អូនថាប្រទេសអូស្ត្រាលីគឺជា ប្រទេស អ្នក មាននៅក្នុងចំណោមពិភពលោកបាទផ្លែឈើវាច្រើននេះគេហៅផ្លាំបងប្អូននេះវាដាក់ឆ្នាញ់កុំឲ្យសត្វស៊ី ឆ្វាយក៏មានដែរបាទឆ្វាយនៅស្រុកនេះអត់បានផលទេបងប្អូនមកពីធាតុអាកាសវាមិនសូវបានបាទតែបងប្អូនឲ្យបងប្អូនមានអារម្មណ៍មកមើលផ្ទះនេះម្ដងវិញបាទបងប្អូនឃើញផ្ទះអញ្ចឹងផ្ទះនេះគេហៅថា unit បងប្អូន unit ហ្នឹងគឺដីមកប្លុកគេធ្វើ ដីមួយកន្លែងហ្នឹងគេធ្វើផ្ទះដោយតាមដីធំដីទូចអញ្ចឹងទៅគេធំធ្វើផ្ទះច្រើនអញ្ចឹងទៅទូចទៅធ្វើបានផ្ទះតិចអញ្ចឹងតែផ្ទះ unit គឺអ្នកដែលនៅហ្នឹងពុំមានឡានទេបាទពុំមានកន្លែងឲ្យចតឡានចតអីទេកន្លែង unit ខ្លះក៏មានកន្លែងខ្លះក៏អត់បាទมันមានមានទាំងអស់ទេហេតុអីបានយើងដឹងថា unit បាទនេះ ឃើញផ្ទះទលាបជួសនេះសត្វតាអាហ្នឹងប្រអប់ជីវិតទាំងគេបងប្អូនគេទលាបនេះឲ្យ មានលេខផ្ទះអីគេចឹងមកបាទតាមតាណៅចឹងមកបាទហើយផ្ទះហ្នឹងគេហៅថាផ្ទះអាអ្នកដែលពុំសូវមានលុយបងប្អូនហើយគេមិនត្រូវការឡានត្រូវការអីទេ អ្នកអស់ហ្នឹងគេច្រើនជិះគេហៅ public transport ជិះឡានក្រុងជិះអីហ្នឹងតែផ្លើងអីដើរតាណាតាណៃបាទ ឬមួយក៏តាក់ស៊ីអីអាហ្នឹងផ្ទះគេហៅថាផ្ទះអ្នកក្រគេមិនសូវមានលុយជួលផ្ទះដាច់ដាច់ផ្ទះដាច់ដាច់ថ្លៃផ្ទះអញ្ចឹងវាថោកបងប្អូន មិនមែនតែមកជាហៀងទេនៅ ខាងនេះទៀតនេះខាងនេះក៏អញ្ចឹងដែរបង មើលវៀតណាមដើមឈើបងប្អូនដើមឈើផងគេហ្នឹងឈើហើយដើមឈើអស់នេះក៏មិនក្រោម200ឆ្នាំដែរបាទដើមនេះខ្ញុំមិនដឹងទេនេះតែកម្មត្រីខាងនោះបងប្អូនសក់សាច់លុបសឆីបាទនេះផ្ទះផ្ទះអស់នេះក៏ចឹងដែរបងប្អូននេះផ្ទះអស់នេះក៏សត្វទៅផ្ទះអ្នកក្រដែរបាទអ្នកក្ររស់នៅបាទកន្លែងនេះបាទ ព្រោះស្រុកនេះបងប្អូនរបៀបគេរស់នៅគឺថាវាមិនដូចថាមើលទៅវាមិនកម្លាតគ្នាអត់ធំពេកបងប្អូន គេរស់នៅដោយគេអ្នកក្ររស់នៅដោយអ្នកក្រទៅអ្នកយើងមានមានតែយើង បាទបើនិយាយទៅហើយចំណែកគេក្រនោះក៏ក្រតែម្នាក់គេទៅរត់ចំគេហើយចំណែកផ្ទះចេះចេះវិញបងប្អូនយើងមិនអាចអ្នកក្រមិនអាចបើមិនអាចជួលរួចនៅបានបាទបងប្អូនផ្ទះចឹងចឹង មើលវៀតណាមដើមឈើឡើងចិត្តផ្ទះវាតែម្ដងបងប្អូនផ្ទះដែលគេអ្នកជួលផ្ទះចេះចេះអីបងប្អូនទៅលូកធ្វើនេះផ្ទះវាគេរស់ឡើងអញ្ចឹងឃើញអ្នកគេប៉ិនតែងបងប្អូនគេតែងផ្ទះគេដល់អញ្ចឹងឃើញគេតែងស្អាតចឹងតាមធ្វើការដិនគេបាទតែអញ្ចឹងអញ្ចឹងអ្នកក្រមិនអាចមកជួល ព្រោះនៅបានទេហើយក៏មិនមានអ្នកមានដែរបងប្អូនគេគ្រាន់តែមានតែផ្ទះទេគឺផ្ទះផ្ទះទាំងអស់នេះគឺសិតសឹងតែជាផ្ទះគេហៅថាអ្នកដែលមធ្យមបងប្អូនវាមិនមានអ្នកមានធូធាណាអត់ទៅនេះខ្ញុំទៅផ្ទះវិញ បាទនឹងគឺរបៀបរស់នៅស្រុកគេបងប្អូនហើយមិនមែនជ្រើសតែកន្លែងស្អាតហត់ឲ្យបងប្អូនមើលអត់ទេបាទអត់មានគេវារស់នៅអញ្ចឹងមក ហើយបងប្អូនទៅចង់បងប្អូនទៅសង្កាត់ណា ទៅធ្លាក់ទៅដល់ទៅណាក៏អញ្ចឹងគឺរបៀបបៃនីគេរស់នៅបើនិយាយទៅរាប់រយឆ្នាំហើយបងប្អូនមិនត្រឹមដល់ឡាហើយបាទ អញ្ចឹងអញ្ចឹងផ្ទះអញ្ចឹងអញ្ចឹងផ្ទះអស់នេះសោះដល់ផ្ទះបាទគេហៅថា retirement សម្រាប់មនុស្សចាស់ចាស់គាត់ នៅជុំគ្នាបាទអញ្ចឹងចូលទៅចឹងបាទផ្ទះខ្មែរបាទ គេដាំផ្កាទេចេះចេះអីបងប្អូនទៅលូកធ្វើនេះផ្ទះគឺវាអូខេរស់នៅអញ្ចឹងឃើញ អ្នកគេប៉ុន្តែបងប្អូនគេតែងផ្ទះគេដល់អញ្ចឹងឃើញគេតែងស្អាតចឹងតាមធ្វើការដិនគេបាទ